ទៅវិញប៉ុណ្ណាបញ្ញាដែលឃើញ ការកើតហើយរលត់ទៅវិញរហូតដល់ទៅណាមានការឃើញដ៏បរិសុទ្ធណាហ្នឹងឯងគឺថាទស្សនៈសវិសុទ្ធធាមគឺថាការការឃើញដ៏បរិសុទ្ធល្អ ឃើញដល់ទៅព្រះនិព្វានទៀតដោយសោតាបត្តមៈសកតិគិវិមៈអនាគិវិមៈអរហតមៈនឹងទេសនៈសុវិសុទ្ធាហ្នឹងហើយហើយការឃើញនឹងដូចនៅក្នុងបីដកលេខ35ចលាយតនៈវៈដែលព្រះអង្គសម្ដែងប្រសូតមួយ ឧបមាទៅនឹងដើមចាហ្នឹងឯងកੰសុកោបមៈសូណានឹងបន្តអំពីអសីវិសោបមៈសូតនឹងទៅមានប្រសូតនឹងហើយព្រះអង្គទ្រង់សម្ដែងដល់ទៅនៅគួរកាយទៀតគួរកាយនឹងនៅក្នុងប្រសូតដែលប្រៀបទៅនឹងដើមចាហ្នឹង ហើយរឿងដើមចាហ្នឹងមាននៅក្នុងវិជាដកកណាមិនមែនព្រះអង្គគ្រាន់តែលើកជាការប្រៀបធៀបណាតទេទេគឺត្រូវមានរឿងក្នុងវិជាដកអញ្ចឹងឯងណាហ្នឹងហើយហើយចាប់ផ្ដើមមកពីមានវិខមួយអង្គហ្នឹង លោកឮចូលណាក្នុងប្រសាសនាហ្នឹងណាភិក្ខុលោកសម្រាប់ព្រះរហ័តណាហ្នឹងហើយគឺមានការឃើញដល់បរិសុទ្ធហ្នឹងណាមានការរួចផុតពីទុក្ខកង្វល់ក្នុងជីវិតព្រះរហន្តក៏ខំក្រាំដែរតើចឹងហ្នឹងហើយ ពុទ្ធបរិស័ទយើងគុណចាស់ញាតិញោមនឹងមិនខំត្រាំហ្នឹងហើយហើយយើងគិតថាម៉េចគិតថាខំត្រាំហើយប៉ុន្តែព្រះរហន្តអស់តណ្ហាហ្នឹងឯងហ្នឹងគឺយើងដឹងហើយគុណប្រខៃណាស្របហ្នឹងដោយសិលសមាធិបញ្ញាដោយការសម្រេចអរិយមគ្គគ្រប់ទាំង4 បានធ្វើឲ្យតណ្ហាអស់ទៅហ្នឹងឯងអាហ្នឹងគុណនៃវិខេណាស្រោបហ្នឹងប៉ុន្តែដែលយើងរំលឹកអំពីខណ្ឌ5ដែលថាយើងក៏ជាខណ្ឌ5នេះណាមិននិយាយអំពីការអស់តណ្ហាទេតែនិយាយអំពីខណ្ឌ5ហ្នឹងក៏ណាជាសង្ខារធម៌ ទោះជាខណ្ឌប្រភេទណាក៏វាមិនមិនមែនជាសត្វបុគ្គលមិនមែនជាយើងហើយនិយាយហ្នឹងមិនមែនក្នុងនៃដើម្បីប្រៀបខ្លួនយើងទៅនឹងព្រះអរហន្តដោយអំណាចមានអ្នកទេគឺនិយាយក្នុងន័យបដិបត្តិនិយាយណាក្នុងគោលការណ៍អប់រំហ្នឹងឯងចឹង ព្រះអរហន្តក៏ចេះខំត្រាំហើយយើងក៏ចេះខំត្រាំនៅក្នុងអត្តន័យដែលថាខំត្រាំហ្នឹងក៏មិនមែនជាយើងដែរហ្នឹងហើយវាវាមិនចាំបាច់ថាយើងជាព្រះអរហន្តទេក៏ប៉ុន្តែឲ្យតែមិនមែនជាយើងចាប់ផ្ដើមសិក្សាការពិតហ្នឹងណា វាមិនមែនចាប់ផ្ដើមប្រាថ្នាឲ្យ ខ្លួនយើងបានទៅជាព្រះអរហន្តនឹងទេនឹងឯងចឹងគឺថាជាការកំណត់ទៅលើឧបាទានខណ្ឌនឹងឯងដែលមិនមែនជាយើងហ្នឹងមិនមែនជាខ្លួនយើងអញ្ចឹងគឺថាដែលសន្មត់ថាជាខ្លួនយើងហ្នឹងក៏ឧបាទានខណ្ឌ5ហ្នឹង អាហ្នឹងដែលជាការផ្ដើមធัวបរិបត្តិចំណងចំណូលចិត្តសេចក្តីត្រូវការដើម្បីឲ្យខ្លួនបានជាព្រះអរហន្តហ្នឹងអានឹងហាមឃាត់វាមិនបានទេវាជាចិត្តបាបដែលដែលត្រូវការដែលប្រាថ្នានឹងឯងនៅក្នុងបុគ្គលពួក3ដែលព្រះអង្គសម្ដែងថានិរិយសោអាសង្សោវិកតាសោនឹងឯង និរិយសោគឺបុគ្គលនឹងមិនមានសេចក្តីប្រាថ្នាហ្នឹងហើយសូម្បីតែសិលហ្នឹងក៏មិនបានប្រតិបត្តិឲ្យបានជាទីរីករាយជ្រះថ្លាមានបៃតិបាមកជាអីទៅក្នុងសិលនឹងផងចាំបាច់និយាយអីដល់ទៅប្រាថ្នានៅភាពជាព្រះអរហន្តនោះ បុគ្គលដែលប្រាថ្នាណានៅភាវៈជាព្រះអរហន្តគឺជាបុគ្គលដែលធានាក្នុងគុណគឺសីលគុណដែលប្រតិបត្តិបានល្អឥតខ្ចោះទៅតែម្ដងចឹងហ្នឹងឯងគឺថាពិខុអ្នកមានសិលហ្នឹងឯងអាហ្នឹងបានវាមានសេចក្តី បំណងប្រាថ្នាព្រះអរហន្តហ្នឹងហ្នឹងហើយហើយដល់ទៅវិកតាសោ បានសម្រេចព្រះអរហន្តហើយ ប្រាសិជ្ជៈសេចក្តីប្រាថ្នាដូចជាបុគ្គលដែល នៅលងទឹកអញ្ចឹងហ្នឹងហើយហើយក៏ត្រូវការប្រាថ្នាដើម្បី ត្រូវការប្រាថ្នា ដើម្បីហែលទៅដល់ត្រើយនាយ ប៉ុណ្ណាអាហ្នឹងហើយប៉ិនតែដល់ទៅពេលខែលទៅដល់ក្រោយនេះហើយណាហ្នឹងហើយណាដល់ទៅពេលខែលទៅដល់ក្រោយនេះហើយអាហ្នឹងឈប់ប្រាថ្នា អស់សេចក្តីប្រាថ្នាហ្នឹងហើយហ្នឹងហើយអស់សេចក្តីប្រាថ្នាហ្នឹងគឺ បុគ្គលពួក3ហ្នឹង គឺនិយាយអំពីសេចក្តីប្រាថ្នាហ្នឹងគឺតែងមានអញ្ចឹងណាប្រាថ្នាក៏ប៉ុន្តែការដែលនឹងអាចបានសម្រេចណាដោយការហែលទៅដល់ត្រើយនាយហ្នឹងគឺតលតែមាន ការចាប់ផ្ដើមសិក្សាឧបាទានខណ្ឌ5ហ្នឹងឯងបើអត់មានការផ្ដើមសិក្សាឧបាទានខណ្ឌ5ហ្នឹង ឲ្យឃើញជាធัวជារូបធัวជានាមធัวតាមសេចក្តីពិតទេ គឺมันអាចបានសម្រេចនៅការអស់តណ្ហាมันអាចដល់ត្រើយនៃតណ្ហានឹងបានទេហ្នឹងគឺថាគោលការណ៍បប្រតិបត្តិហ្នឹងគឺកំណត់ទៅលើ បាទានខម្មនឹងឯងហើយសំខាន់ដែលគុណចាស់ គឺណាកំណត់ទៅលើបាទានខណ្ឌហ្នឹងជាគ្រឿងអាងនៅបាទានខណ្ឌហ្នឹងឯងដោយការកំណត់បញ្ញខណ្ឌហ្នឹង គឺថាខណ្ឌនៃណានីមួយហ្នឹងគឺជាខណ្ឌដែលអត់មានចាំបាច់ត្រូវការប្រាថ្នាអ្វីទេ អាហ្នឹងឯងដែលជាចំណុចសំខាន់ដែល ពុទ្ធបរិស័ទបានជាទីអាងគឺនៅកន្លែងហ្នឹងហ្នឹងហើយគឺការពិតនឹងឯងចឹងដែលធ្វើឲ្យ ពុទ្ធបរិស័ទយើងនឹងមានទីពឹងមានការអាងយ៉ាងមាំទៅហ្នឹងហើយដូច្នេះការកំណត់ជីវិត របស់យើង ជាប្រកដីហ្នឹងនៅត្រង់ឧបាទានខណ្ឌនឹងឯងចឹង ដែលជាចំណុចរំលត់នៅតណ្ហាចំណុចទីពឹងអេតាំងទីប៉ាំងអនាបរាំងព្រះអង្គសម្ដែងនឹងឯងជាទីពឹងអត់មានទីពឹងអ្វីដតីក្រៅពីនឹងទេហ្នឹងណាអញ្ចឹងយើងគិតពីរឿងដែលថាយើង មានទុកមានកង្វល់មានការភ័យព្រួយខ្លាចវ័យវ័យសពគ្រប់ទាំងអស់នឹងក្នុងជីវិតនឹងជាមួយគ្នានឹងជរាបជាធិមរណៈជាមួយនឹងការព្រាត់ប្រាសជាមួយគ្នានឹងអកុសលវិបាកអីផ្សេងផ្សេងទាំងអស់ហ្នឹងអាហ្នឹងគឺវាចេះតែប្រព្រឹត្តទៅដោយការភ័យខ្លាចព្រួយបារម្ភជាទុកហ្នឹងដោយសារតណ្ហាហ្នឹង ចឹងគឺដែលពុទ្ធបរិស័ទបានសិក្សាអវាទរបស់ព្រះអង្គនឹងប្រយោជន៍ដែលជាបរមត្ថៈនឹងគឺថាកំណត់បាននៅជីវិតនឹងឯងចឹងនឹងឯងគឺដោយបានបញ្ជាក់អញ្ចឹងតែព្រះអរហន្តក៏ខំត្រង់ហើយការដែលពុទ្ធបរិស័ទយើង បានកំណត់ទៅលើបាទានខណ្ឌ5ហ្នឹងទៅវាមិនមានស្អីដែលនឹងថាជាយើងត្រូវទៀមទីអ្វីពីក្នុងលោកនេះក្នុងសភាពដែលថាជាយើងអ្នកត្រូវការហ្នឹងវាអត់មានហ្នឹងហើយដូច្នេះគឺថាគោលការណ៍អប់រំចម្រើនបញ្ញាប្រព្រឹត្តទៅ ដើម្បីលះបង់នៅតណ្ហាលះបង់នៅ ការខ្វាយខ្វល់គ្រប់យ៉ាងហ្នឹងគឺការមកកំណត់ជីវិតប្រចាំថ្ងៃហ្នឹងឲ្យច្បាស់ឡើងច្បាស់ឡើងនៅ ត្រង់ដែលថារូបធัวនាមធัวហ្នឹងអត់មានត្រូវការអីទេមានត្រូវការទាំងអស់ហើយគ្រប់វិសេសលក្ខណៈទោះជាលក្ខណៈហ្នឹងជា លោភៈក៏ដោយលក្ខណៈហ្នឹងជាកង្វល់ផ្សេងផ្សេងទៀតក៏ដូចគ្នាដែរ លក្ខណៈនៃធัวដែលជាវិចិកិឆាហ្នឹងគុណចាស់ការសង្ស័យហ្នឹងគឺជាប្រភេទលក្ខណៈនៃការសង្ស័យហ្នឹងហ្នឹងហើយឲ្យតែឃើញថាវាជានាមធัวមួយបែបគឺការសង្ស័យហ្នឹងអញ្ចឹងឲ្យវិជិកិឆាហ្នឹងវាមានលក្ខណៈយ៉ាងម៉េចទៅវិញទៅគឺអត់មាន ចាំបាច់ថាត្រូវយ៉ាងម៉េចយ៉ាងម៉េចទេពីព្រោះអានឹងវាជាប្រភេទនៃចេតសិកម្យ៉ាងគឺសង្ស័យនឹងឲ្យតែបានឃើញថានឹងគឺជាប្រភេទនៃនាមធម៌មួយបែបអត់មានចាំបាច់ស្អីទៀតទេគ្រប់ធัวទាំងអស់សិតតែមានលក្ខណៈគ្រប់សភាវៈសិតតែមានលក្ខណៈហើយវិសេសលក្ខណៈ គឺលក្ខណៈប្រចាំខ្លួននៃសភាវៈគ្រប់ទាំងអស់ហ្នឹងវាត្រូវមកស្មើគ្នាត្រង់ដែលថាអត់មានត្រូវការអីទាំងអស់អត់មានខ្លួនឯងដែលត្រូវហួងខែងដែលត្រូវតក់ស្លុតអញ្ចឹងវាអត់ចាំបាច់ឲ្យសភាវៈធัวនេះទៅជាយ៉ាងនោះសភាវៈធัวនោះទៅជាយ៉ាងនេះទេអាចង់នឹងឯងដែលនាំឲ្យកើតទុកពីព្រោះវាអត់បានតាមចង់ទេ ធัวទាំងឡាយនឹងគឺបង្កប់បញ្ជាមិនបានហ្នឹងហើយទៀមទាមិនបានតែមានបច្ច័យទៅកើតឡើងអាហ្នឹងដែលជាអនត្តលក្ខណៈគ្រប់ពិសេសៈលក្ខណៈនៃសភាវៈធម៌ប៉ុណ្ណាគ្រប់គ្រប់សភាវៈទាំងអស់គឺទៅមានលក្ខណៈរៀងរៀងខ្លួន ដែលហៅថាបច្ចត្តលក្ខណៈបច្ចត្តលក្ខណៈណាហ្នឹងហើយគឺលក្ខណៈដោយចម្ពោះបច្ចត្តណាគឺមកអំពីបតេបតេហើយនឹងអត្តបតសអេហើយនឹងអត្តអត្តហ្នឹងគឺខ្លួនហ្នឹងបតេហ្នឹងប្រែមកថាចម្ពោះហើយ តសអេនេះក្នុងបតិនេះតសអេនេះផ្លាស់បល័យហ្នឹងគឺផ្លាស់ចជើងចផ្លាស់តសអេហ្នឹងទៅជាចជើងចទៅជាបច្ចៈក៏គឺបតិហ្នឹងចំពោះហ្នឹងហើយបានសន្ធិជាមួយអត្តៈទៅទៅជាបច្ចត្តៈគឺដោយចំពោះខ្លួនសភាវៈហ្នឹងវាមានលក្ខណៈដោយចំពោះខ្លួនឯងអញ្ចឹង ក្នុងជីវិតហ្នឹងគឺអត់មានអ្វីក្រៅអំពីវិសេសលក្ខណៈផ្សេងផ្សេងនៃសភាវៈហ្នឹងទេដូច្នេះគឺថាគុណចាស់កម្មតែច្បាស់លាស់ឡើងក្នុងសតិប្បដ្ឋានដែលព្រះអង្គសម្ដែងនឹងឯងចឹងគឺក្នុងជីវិតរៀងរៀងព្រះអង្គរៀងរៀងខ្លួននឹងឯងគឺជាធัวដែលព្រះអង្គប្រកាសសម្ដែងក្នុងសតិប្បដ្ឋានឲ្យដឹងពជានិយតិ យើងសិក្សាបរិយ័តច្រើនសពគ្រប់នឹងគឺថាជាឧបនិស្ស័យអធិស្រ័យសិក្សាត្រួតត្រងប្រសាសនាតាមរយៈបរិយ័តនឹងតែការដែលត្រូវជាច្បាស់ទៅ នៅក្នុងការពិតហើយលះកាត់នៅកិលេសតណ្ហាគឺដោយដោយបញ្ញាឃើញវិសេសលក្ខណៈនៃសភាវៈហើយនឹងសាមញ្ញលក្ខណៈ សាមញ្ញលក្ខណៈវាមកនៅត្រឹមតែថាឃើញតាកើតឡើងហើយនឹងរលត់ទៅនឹងឯងអញ្ចឹងបាននិយាយពីណាកឹងសកោប្រមាក់សោតទៅសោតព្រៀបទៅនឹងដើមចាហ្នឹងពីខកមួយអង្គហ្នឹងលោកបានទៅទូលសួរព្រះអរហន្តមួយអង្គដែល លោកគង់ជាសពព្រះរហន្តអត់មានកង្វល់ក្នុងបញ្ហាអីទាំងអស់ហ្នឹងហើយអីហ្នឹងហើយខ្ញុំណាលើកពីព្រះរហន្តមកចិត្តចិត្តនឹកទៅដោយអនុសតិហ្នឹងទាំងគឺការនឹករលឹកដល់គុណព្រះរហន្តហ្នឹងហ្នឹងឯងដែលលោកគង់នៅដោយអត់កង្វល់ណា ដែរលោកគង់នៅជាសុខអត់មានការភ័យព្រួយអត់មានការតក់ស្លុតគ្រប់រឿងទាំងអស់អត់ទៀមទាការរស់នៅ ជាមួយគ្នានឹងសេចក្តីស្លាប់នឹងអត់មានបញ្ហាហ្នឹងហើយគឺថាបញ្ហាមិនមាននៅក្នុងប្រខេដាស្រោកអត់មានទោសកំហុសអីទាំងអស់ក្នុងប្រខេដាស្រោក ហ្នឹងហើយហើយភិក្ខុមួយអង្គហ្នឹងលោកទៅទូលសួរអំពីទស្សនៈសវិសុទ្ធាំងហ្នឹងហ្នឹងហើយទស្សនៈនេះគឺអរិយមគ្គទៅការឃើញនៅព្រះនិព្វានហ្នឹងជាការឃើញនៅបរិសុទ្ធហ្នឹងតើដោយហេតុយ៉ាងណាបានព្រះអរហន្តហ្នឹងលោកសំដែងពី អធិស្រ័យឧបនិស្ស័យរបស់លោកនឹង គឺឃើញឆៈផសាយតនៈកើតនិងរលត់គឺអាចឆៈផសាយតនៈនឹងអាយតនៈ6ដែលជាបច្ច័យនៃភាសៈនឹងហ្នឹងហើយឆៈភាសាយតនៈនឹងគឺអាយតនៈ6ដែលជាបច្ច័យនៃភាសៈ គឺភ្នែកជាជាចំណោះដាតកាយចិត្តហ្នឹងណាឃើញការកើតនិងការរលត់ទៅហ្នឹងហើយពិខុមួយអង្គហ្នឹងលោកមិនមិនត្រេកអរមិនពេញបតីទេពីព្រោះណាធัวទាំងឡាយទាំងពួងហ្នឹងមិនមែនមានតែអាយតនៈ6ហ្នឹងឯណាមិនបានលើកយកតែអាយតនៈ6ហ្នឹង អញ្ចឹងលោកក៏សាកសួររោគអ្នកដែលមានទេសនៈសុវិសុទ្ធខាងនឹងណាលោកក៏ប្រាប់ថាសួរអង្គនេះអង្គនោះអីទៀតចឹងទៅហ្នឹងឯងអង្គមុនហ្នឹងណាលោកថាឲ្យទៅសួរអង្គនេះអង្គនោះចឹងទៅហើយក៏ទៅសួរទៅទៅសួរទៅលោកប្រាប់អំពីណាបាន ដឹងការកើតឡើងនិង ការរលត់ទៅនៃឧបាទានខំ5បណ្ណាអាខុសពីមុនទៀតហើយចឹងទៅសួរទៀតទៅសួរមួយអង្គទៀតហើយទៅសួរចំចិត្តព្រះរហន្តចឹងដែលលោកអស់ក្នុងវល់ណាអស់ភារៈគឺថាលោកដោះស្រាយ សំណុំរឿងទទួលខណ្ឌភិរៈហ្នឹង គឺថាលោកឈ្នះក្តីមួយហ្នឹងហ្នឹងការតវ៉ាហ្នឹងគឺបានស្រេចបាច់ហើយតឡាការគឺបញ្ញាហ្នឹងបានវិនិច្ឆ័យឲ្យលោកឈ្នះហើយឲ្យអស់ភិរៈហើយអត់មានភារៈអីដែលនឹងត្រូវខ្វាយខ្វល់ទៅ ជាមួយខណ្ឌទៀតទេហ្នឹងហើយព្រះរហន្តចឹង ហ្នឹងហើយនឹងយើងនឹកដល់ព្រះរហន្តក៏នឹកដល់គុណរបស់សតិប្បដ្ឋានណាគឺទៅតាមផ្លូវតែមួយហ្នឹងឯងចឹងព្រះរហន្តអង្គណាអង្គណាក៏ដោយសំបីតែព្រះសម្មាសម្ពុទ្ធឬព្រះបជ័យកពុទ្ធគឺទៅតាមផ្លូវសតិប្បដ្ឋានហ្នឹងឯងគណាពុទ្ធបរិស័ទញាតិញោមមានឆន្ទៈមានក្តីជាយាម ណាកុំមើលងាយខ្លួនឯងកុំចោលខ្លួនឯងព្រោះយើងក៏មានខំត្រាំសម្រាប់កំណត់ដឹងដែរហើយយើងក៏មិនបានជាអ្នកសាងខំត្រាំនឹងណាគឺថាតបាតបាហ្នឹងឯងដើម្បីជាប្រយោជន៍ក្នុងការមិនទទួលភេរៈសង្សារវដ្តនឹងឯងចឹងហ្នឹងឯងមានខំត្រាំសម្រាប់កំណត់ដឹងដែរតា ហើយអាងនៅលើការពិតសព្វេធម្មាអនត្តាយោរូបយោវេទនាសញ្ញាសង្ខារវិញ្ញាណនឹងឯងមកជាសាក្សីរូបនឹងគឺដូចជាប្រាប់មកថារូបគឺរូបអត់មែនជានរណាអានឹងជាសាក្សីបញ្ជាក់មកអញ្ចឹងវេទនាអញ្ចឹងសញ្ញាសង្ខារវិញ្ញាណនឹង ណាប្រកាសការពិតជាសាក្សីមកយើងរួចខ្លួនព្រោះគេគេប្រាប់មកថារូបគឺរូបនាមគឺនាមមិនយើងហើយបើសាក្សីអញ្ចឹងហើយបញ្ញាណាក៏ឃើញថាអញ្ចឹងដែរបញ្ញាក៏ឃើញថាអញ្ចឹងទៅតាមលំដាប់នៃវិបស្សនាញាណគុណចាំមើលអនុលោមញាណហ្នឹងគឺអនុលោមទៅតាមវិបស្សនាខាងដើមហ្នឹងឯង ណាអនុលោមទៅតាមពោធិបក្យធัวហើយមានព្រះនិព្វានជាអារម្មណ៍សម្រេចក្នុងការវិនិច្ឆ័យក្តីហ្នឹងគឺថាលះបង់នៅភារៈនឹងឯងអញ្ចឹងគឺចំពោះភិក្ខុហ្នឹងលោក ទៅសួរព្រះរហន្តមួយអង្គទៀតលោកឆ្លើយទីឃើញ ការកើតឡើងឬការរលត់ទៅនៃមហាភូតរូប4ហ្នឹងឯងហើយអង្គនឹងលោកមិនត្រេកអរក៏ព្រះរហន្តមិនបានថ្នាំងថ្នាក់អអន្តតិតោមនោះមួម៉ៅអីទេលោកមានបតិករណាទៅសួរអង្គដតីទៀតក៏មុនទៅហ្នឹងឯងព្រះរហន្តគឺ មានមហាប្រតិជាជាស្ងប់រងាប់តែមានមេត្តាករណាហើយទៅមួយអង្គទៀតទី4ហ្នឹងលោកឆ្លៃយកទេភូមិកៈធัวទាំងណាធัวដែលព្រឹត្តទៅក្នុងភូមិ3ព្រោះណាអធិស្រ័យរបស់លោកធំតលាយណាអ្វីអ្វីគឺថាជាប្រកម្មដ្ឋានរបស់លោក បានទាំងអស់គ្រប់ពេលវេលាទៀត ហ្នឹងឯងលោកឆ្លើយខ្ញុំកណាឃើញធម្មជាតិណា ដែលមាន ការកើតឡើង ជាធម្មតា ធម្មជាតិនោះ មានការរលត់ទៅវិញជាធម្មតាអាហ្នឹងឯងដែលជាទេសនៈសវិសុទ្ធខាងហ្នឹងអញ្ចឹងហ្នឹងឯងហើយធម្មជាតិណាដែលមានការកើតឡើងជាធម្មតាហ្នឹងព្រះអត្តកថាលោកពន្យល់ថានឹងគឺទេភូមិកធម៌ ឬធម៌ដែលប្រព្រឹត្តទៅក្នុងភូមិ3ទាំងកាមាវចរៈភូមិរូបាវចរៈភូមិនិងអរូបាវចរៈភូមិនឹងឯងភូមិ3ហ្នឹងណាបើភូមិ4ខែមលោកត្រៈមួយទៀតប៉ុន្តែនេះគឺនិយាយក្នុងលំដាប់នៃលោកយៈជាអារម្មណ៍នៃវិបស្សនាទាំងដល់អញ្ចឹងលោកអត់ត្រេកអរព្រោះមួយអង្គឆ្លើយចេះមួយអង្គឆ្លើយចោះអត់ដូចគ្នា ហើយដោយចំពោះធัวមួយមុខមួយមុខអីអញ្ចឹងដល់អញ្ចឹងទីបំផុតក៏សម្រេចទៅកលព្រះរាមានុភានឹងឯងអញ្ចឹងហើយបានព្រះអង្គទ្រង់ប្រកាសសម្ដែងសេចក្តីនៅក្នុងពជាដកហ្នឹងគឺថាញៀនទស្សនៈដែលមិនទាន់កើតមានដល់បុគ្គលណាក្នុងធัวទាំងឡាយហ្នឹងណា គឺថាបុគ្គលនោះឯងតែងតែមាន ការសង្ស័យនៅក្នុងធัวទាំងឡាយហ្នឹងនឹងឯងដូចជារាជបុត្រទាំង4ដែលសង្ស័យក្នុងដើមចាហ្នឹងឯងពីព្រោះរឿងរ៉ាវក្នុងពជាដកហ្នឹងព្រះបរមពុរិស័ទហ្នឹងជាព្រះជាហើយមានព្រះរាជបុត្រ4អង្គហ្នឹងហើយព្រះរាជបុត្រហ្នឹង បានសាកសួរអ្នកតន្ត្រីជាគ្រូពេទ្យដែលត្រូវយកដើមចាហ្នឹងមកធ្វើជាថ្នាំហ្នឹងហើយបង្ហាញពីដើមចាហ្នឹងដល់ព្រះរាជាបុត្រទាំង4អង្គហ្នឹងមួយដងមួយអង្គមួយដងមួយអង្គហើយមិនមែនជាប់តថ្ងៃ អីគ្នាទេច្រើនថ្ងៃ ច្រើនខែកន្លងទៅហ្នឹង ដើមចាហ្នឹងវាដូរទៀតមើលណាម្ដងហ្នឹងវាទៅតាមរដូវកាលវាអត់មានការមានអីដើមខ្មៅអីអីចឹងទៅហើយដល់ទៅព្រះរាជបុត្រមួយអង្គទៀតទៅទៅឃើញដើមចាហ្នឹងផ្សេងពីអង្គមុនចឹងទៅហ្នឹងឯងមានស្លឹកដុះខៀវខ្ចីទៅហើយព្រះអង្គទៀតទៅទៅជួបពេលដែលចេញផ្កាអីអីចឹងទៅ គ្រប់ទាំង4អង្គហ្នឹងទៅ ខុសពេលគ្នាហើយដល់មកជួបគ្នានិយាយពីរឿងដើមចាណាដែលវាមានប្រយោជន៍ត្រង់ដែលថាយកមកធ្វើជាឆ្នាំហ្នឹងណាហ្នឹងហើយនិយាយទៅស្រាប់ទៅអត់ត្រូវគ្នាម្នាក់ថាដើមចាចេះម្នាក់ថាដើមចាចុះអាហ្នឹងទៅឃើញខ្លួនឯងហើយត្រាប់តែយកមកនិយាយអត់ត្រូវគ្នាទៅជាសង្ស័យដើមចាមែនទេណាមិន ចឹងបានជាមកទូលសួរព្រះរាជាជាព្រះបិតាហ្នឹងហ្នឹងហើយព្រះរមពោធិសត្វហ្នឹងហ្នឹងហើយបានព្រះរមពោធិសត្វហ្នឹងក៏ប្រាប់ដល់បុត្រទាំង4ហ្នឹង ទៅ ទៅឃើញហើយនៅតែសង្ស័យទៀតហ្នឹងហ្នឹងឯងចឹងទៅអ្នកទាំងអស់គ្នាហ្នឹងទៅសួរបញ្ជាក់អំពី លោកគ្រូពេទ្យដែលនាំអ្នកទៅមើលហ្នឹងវាយ៉ាងម៉េចទៅទៅចឹងទៅហ្នឹងរឿងរ៉ាវនៅក្នុងវិជាដកហ្នឹងប៉ុណ្ណាហើយព្រះអង្គលើកមកហ្នឹងក៏ចង់បញ្ជាក់អំពីពិខុមួយអង្គនេះដែលមកគាល់ព្រះអង្គហ្នឹងគឺព្រះអង្គមានបតីអនុគ្រោះដល់ពិខុហ្នឹងណាដែលលោកជាការកៈបុគ្គលគឺជាបុគ្គល ដែលគួរដល់ការងារគួរដល់ព្រះអង្គអ្នកណែនាំបាន នៅពេលដែលព្រះអង្គទ្រង់សម្ដែង នៅក្នុងតឹងសុកោបមាសោតនឹងហើយសម្ដែងប្រៀបទៅនឹងនគរកាយនឹងប្រសោតនឹងជាប់ហើយវិខនឹងតាំងនៅក្នុងសោតាបតិផលណាស់នឹងបានជាព្រះអង្គទ្រង់មានបតីអនុគ្រោះព្រះអង្គ ទានសំដែងពធัวនឹងដោយ អាសយានុសិជាញាណរបស់ព្រះអង្គនឹងឲ្យវិខនឹងទទួលនៅទេសនៈសពវិសុទ្ធទាំងនឹងដោយខ្លួនឯងហើយអស់វិជិកិឆានឹងណាតាមពិតចំពោះណាការព្យាកររបស់ភិក្ខុទាំង4អង្គនឹងគឺព្រះរាមាភិបព្រះអង្គទ្រង់ ជ្រាបថាសត្វទៅជាព្រះរហន្តណាវិខលោកអ្នកសាកសួរនឹងលោកម្បានដឹងថាជាព្រះហរិយបុគ្គលព្រះរហន្តអីទេចឹងប៉ុណ្ណាណាក្នុងខ្សែលេខ1123ទៀតណាហ្នឹងអង្គដែលលោក ទៅសាកសួរហ្នឹងលោកមិនដឹងថាអ្នកឆ្លើយហ្នឹងជាភិក្ខុណាជាព្រះរហន្តអីទេណានឹងឯងប៉ុន្តែដល់ទៅយោចម្លើយទាំង4អង្គហ្នឹងមកទូលព្រះរាមាពភាកគឺព្រះអង្គទ្រង់ជ្រាបអ្នកដែលឆ្លើយហ្នឹងសត្វតែព្រះរហន្តហ្នឹងប៉ុន្តែភិក្ខុមួយអង្គហ្នឹងលោកមិនអាចនឹងយល់ចូលចិត្តទៅបានព្រោះ ឧបនិស្ស័យរបស់លោកហ្នឹង ជាពុទ្ធវិស័យត្រូវគ្នាជាមួយនឹងព្រះអង្គដែលជាព្រះសម្មាសម្ពុទ្ធហ្នឹងណាហ្នឹងហើយហើយលោកក៏ជាអ្នកប្រឹងប្រែងស្វែងរកនៅទស្សនៈសុវិសុទ្ធធាំងនឹងឯងគឺការឃើញដ៏បរិសុទ្ធល្អទស្សនៈហ្នឹងគឺការឃើញហ្នឹងគឺសោតាបត្តមៈ សកតិគេមិមៈអនាគេមៈអរហត្តមៈមៈទាំង4ហ្នឹងចឹងចាប់ផ្ដើមវិសោតាបត្តមៈមកដែលឃើញនៅព្រះនិព្វានសូម្បីកោត្រភូញាន តាមលំដាប់នៃវិបស្សនាហ្នឹងដែលឃើញនិព្វានហ្នឹងណាក៏មិនឈ្មោះថាជាទេសនៈសវិសុទ្ធំពីព្រោះកោតពុញ្ញានឹងមិនបាន មានកិច្ចលះកិលេសទេអានឹងគឺមិនចូលក្នុងវិសុទ្ធិឡើយ ត្រឹមតែឃើញព្រះនិព្វាន មានព្រះនិព្វានជាអារម្មណ៍លះបង់នៅអារម្មណ៍ដែលជាសង្កតៈនឹងតើឡើយមកដល់សោតាបត្តមៈបានឈ្មោះថាទេសនៈសុវិសុទ្ធ5គឺការឃើញដ៏បរិសុទ្ធល្អសុនឹងល្អណាហ្នឹងឯងវិសុទ្ធ5ហ្នឹងគឺបរិសុទ្ធហ្នឹងឯងឃើញហ្នឹងគឺ ទៅតាមប្រកម្មដ្ឋាន ដែលប្រខៃណាស្រាប់នឹងមានអធិស្ស្រ័យប្រព្រឹត្តទៅនឹងឯងចឹងគណាក្នុងការអប់រំចម្រើន នៅអរិយមគ្គប្រកបដោយអង្គ8ប្រការហ្នឹងមានសតិប្បដ្ឋានជាបុព្វភាហ្នឹងឧបនិស្ស័យអធិស្ស្រ័យមួយអង្គមួយអង្គហ្នឹងមានផ្សេងផ្សេងគ្នាណា នឹងឯងចឹងទៅតាមអនិមិត្តានុបស្សនាទៅតាមអបនិហេតានុបស្សនា ទៅតាមសញ្ញតានុបស្សនាអីអីហ្នឹងដែលកំណត់ទៅលើ អនិច្ចលក្ខណៈទុក្ខលក្ខណៈអនត្តលក្ខណៈអីហ្នឹងយ៉ាងណា គឺឧបនិស្ស័យធ្ងន់ទៅណាមកមុខមកមុខនឹងឯងតាមការសន្សំតាមការអប់រំហេតុមក ហ្នឹងឯងក្នុងការត្រួតត្រងនៅព្រះវិន័យព្រះសតន្តបិដកព្រះអភិធម្មបិដកអីអីហ្នឹងគឺឧបនិស្ស័យក្នុងការកំណត់ក្នុងការពិចារណាទុកទោសនៃជីវិតណានៃវដ្តសង្សារហ្នឹងគឺមានជាឧបនិស្ស័យរៀងរៀងព្រះអង្គចឹងមកចឹង សំបីតែក្នុងការកំណត់ទៅលើរូបធัวនិងនាមធัวហ្នឹងក៏តាមឧបនិស្ស័យរៀងរៀងខ្លួននឹងឯងនឹងឯងមិនមែនជាការរៀបចំដោយអត្តាទូខ្លួនទេគឺជាឧបនិស្ស័យនៃសតិណតបឋានហ្នឹងដែលជាឧបនិស្ស័យដល់ទៅវិបស្សនាញាណធัวទាំងឡាយអាស្រ័យបច្ច័យកើតឡើងណា មិនមែនអត្តាទូខ្លួនសត្វបុគ្គលអ្នករៀបចំប្រព្រឹត្តបរិបត្តិធ្វើយ៉ាងនេះធ្វើយ៉ាងនោះកម្មយកអារម្មណ៍យ៉ាងនេះយ៉ាងនោះអីដោយទួខ្លួនទៅនោះទេគឺធัวទាំងឡាយ មានបច្ច័យកើតឡើងអញ្ចឹងឧបនិស្ស័យនៃតបឋានហ្នឹងណារៀងរៀងខ្លួនទាំងទៅតាមតណ្ហាចរិតទៅតាមទិដ្ឋិចរិតទៅតាម សមថយានិកវិបស្សនាយានិកអីអីហ្នឹងសិតតែតួធัวជាបច្ច័យនៃសតិប្បដ្ឋានដែលកើតឡើងនឹងឯងចឹងហ្នឹងប្រកាសណាពុនចាត់ញាមស្ដាប់សិក្សាយល់អំពីអត់មានអ្នកណាជាអ្នកឲ្យសតិប្បដ្ឋានកើតឡើងទេតែសតិប្បដ្ឋានមានបច្ច័យផ្សេងផ្សេងកើតឡើងនឹងឯងប្រព្រឹត្តទៅក្នុង សតិប្បដ្ឋាន4ហ្នឹង ចឹងគឺក្នុងការដែលព្រះអរិយបុគ្គលមាននៅទេសនៈសុវិសុទ្ធខាង ដែលបានឃើញនៅព្រះនិព្វានហ្នឹងគឺនៅ ត្រង់ឃើញ ការកើតឡើងនិងការរលត់ទៅនៃសង្ខារធัวនេះឯងហើយក្នុងជីវិតយើងរាល់ថ្ងៃហ្នឹងបើចេះតែប្រមាថចេះតែខ្វាយខ្វល់ទៅ នៅក្នុងរឿងរ៉ាវក្នុងโลกនៃគំនិត ផ្សេងផ្សេងអញ្ចឹងណាមានអវិជ្ជាមានតោមនោហោហែអត់មានឱកាសបានរលឹកដឹងបានកំណត់នៅសភាវៈដែលមានការកើតហើយនឹងរលត់ទៅនឹងគឺមិនអាចនឹងបានដឹងអំពីលោកសមុទយៈគឺការកើតឡើងនៃសង្ខារលោកហើយនឹងលោកនិរោធណា មាននិរោធសច្ចៈហើយនិងមគ្គសច្ចៈនឹងទេហ្នឹងហ่าព្រះនិព្វានអីហ្នឹងស្ដាប់ទៅរៀនទៅបកែគិតទៅដូចជាច្បាស់លាស់ណាស់អញ្ចឹងតាមដែលគិតហ្នឹងហើយអ្នករៀនអភិធម្មហ្នឹងបកែគិតទៅក្នុងព្រះនិព្វានណារៀនចិត្តចេតសិករូបហ្នឹងហើយ គិតទៅដល់និព្វានគឺថាឲ្យគិតយ៉ាងមកឲ្យគិតគិតហើយគឺថាយល់និព្វាននឹងចេះចេះចេះចេះហ្នឹងហើយទៅតាមការគិតប៉ុន្តែព្រះនិព្វានព្រះអង្គប្រកាសហើយថាអត្តកាវិជ្ជរោគឺថាមិនអាចគិតឃើញទេ ពីព្រោះអាគំនិតដែលគិតជាប់តាកតងនឹងរឿងសេចក្តី សម្គាល់ថាមានខ្លួននេះណាទោះជាយើងចេះគិតទៅលើចិត្តបរមត្តចិត្តសក្បរមត្តរូបបរមត្តនឹងមិនមែនសត្វបកុលក៏ដោយប៉ុន្តែអាគំនិតដែលគិតទៅ ក្នុងចិត្តចេតសិកជាអនត្តានោះវាជាប់ដោយចរិយសម្គាល់មានយើងអ្នកគិតវាមានអតិថានុស័យដែលមិនតាន់លះហ្នឹងវាឲ្យមានចក្តីសម្គាល់ថាមានយើងអញ្ចឹង ណាអញ្ចឹងគឺថាក្នុងការគិតទៅក្នុងព្រះនិព្វានហ្នឹងវាវាគិតជាប់ទៅដោយអ្នកដែលបាននិព្វានហ្នឹងឯងណាវាលំអៀងមករកទឹកថេហ្នឹងវាមានសេចក្តីសម្គាល់ថាវាមានអ្នកដែលបានសម្រេចនៅព្រះនិព្វានអ្នកដល់ព្រះនិព្វាន អ្នកប្រព្រឹត្តអ្នកបរិបត្តិធัวអ្នកធ្វើធัวហ្នឹងអ្នកបានសម្រេចអ្នកផលហ្នឹងវានៅក្នុងគំនិតគិតខ្វល់ពីរឿងខ្លួនឯងពីរឿងសត្វលោកដើម្បីជាអ្នកបាននៅនៃពេលហ្នឹងព្រោះនិយាយពីព្រះនិព្វាននិយាយពីសេចក្តីសម្រេចនិយាយពីអ្នកបាននឹងត្មងចឹងប៉ុណ្ណាហ្នឹងហើយចឹងគឺថា គិតទៅជាប់ទៅដោយសេចក្តីសម្គាល់ថាមានអ្នកបាននិព្វានអញ្ចឹងអាហ្នឹងគិតគិតទៅគិតមិនឃើញទៅគិតវាអត់ត្រូវវាដូចជាថានិព្វានអញ្ចឹងហើយច្បាស់លាស់ណាស់ណាណាចង់ចេះចង់ដឹងពីព្រះនិព្វានគឺថាតាសួរអីមកសបាយនឹងឆ្លើយអញ្ចឹងបាយនឹងប្រាប់ពីព្រោះតាមតែគិតទៅវាច្បាស់លាស់ណា ហ្នឹងហើយច្បាស់លាស់តាមតែគិតហ្នឹងហ្នឹងហើយតែមិនមានអីជ្រៅជាងនិព្វានបរមត្តនឹងទៀតទេ មិនមែនជាធัวគិតឃើញទេហ្នឹងហើយវាបានត្រឹមតែរឿងរឿងរ៉ាវនៃព្រះនិព្វានហ្នឹងហ្នឹងហើយជាឈ្មោះនៃព្រះនិព្វានហ្នឹងតែប៉ុណ្ណឹងហ្នឹងហើយចំពោះនិព្វាន ដែលជាបរមត្តធัวនឹងគឺតកតួងទៅនឹងការអប់រំបញ្ញាកំណត់ដឹងនៅនាមរូបដកនៅសកាយៈតិភៈចេញសិនប៉ុណ្ណាបើមិនតន់ កំណត់នៅនាមរូបដកសកាយៈតិថិចេញទេ គឺថាមិនអាចគិតត្រូវក្នុងព្រះនិទាននេះហ្នឹងហើយត្រង់តែថា ជាឧបនិស្ស័យឲ្យធ្វើទានសាសិលអីអីចឹងទៅចឹងហ្នឹងហើយបំពេញបនបារមីអីអីដើម្បីឲ្យបាន សម្រេចនៅព្រះនិព្វានហ្នឹងពួកបាន ដឹងថាព្រះនិព្វានហ្នឹងជាទីអស់ជាតិជារៀបជាទីមរណៈជាទីអស់ទុក្ខអីអីចឹងណាអាហ្នឹងគឺអាចដើម្បីឲ្យពុទ្ធបរិស័ទហ្នឹងធ្វើបនធ្វើទានអីក៏បង្អោនទៅរក ព្រះនិព្វានគឺវិវត្តដាក់នឹងដោយអំណាចនៃក្តីប្រាថ្នានឹងដែលបានស្ដាប់ឮមកថាមានព្រះនិព្វានដែលជាទីបំផុតនៃទុក្ខនឹងឯងចឹងអានឹងគឺបានជាឧបនិស្ស័យជាទានូបនិស្ស័យសេឡូបនិស្ស័យភាវនូបនិស្ស័យទៅតាមនឹងណាហ្នឹងហើយដោយអំណាចថាសំបីតែ បញ្ញត្តិឈ្មោះព្រះនិព្វានហ្នឹងណាអាចជាអារម្មណ៍នៃមហាកុសលបានដែរវាមិនមែនមានសត្វតែលោភៈដែលប្រកបទៅដោយទិដ្ឋិនឹងទេ គឺមានមហាកុសលកើតឡើងដែលមានឈ្មោះបញ្ញត្តិថាព្រះនិព្វាននឹងបានស្ដាប់ឮមកថាព្រះនិព្វាននឹងជា ទីបំផុតទុក្ខ ហ្នឹងហើយហ្នឹងគឺថាមហាកុសលកើតឡើងអាចធ្វើទានរសាសិលដបធัวអីអីចឹងទៅដល់ទៅពេលពុទ្ធបរិស័ទបានសិក្សាបានស្ដាប់នៅពធัวហ្នឹងហើយហើយសិក្សាគោលធัวបរិបត្តិដែលព្រះរាមាវិភាព្រះអង្គទ្រង់ប្រកាសសម្ដែង អំពីសេចក្តីពិតនៃជីវិតនឹងរៀងរៀងព្រះអង្គរៀងរៀងខ្លួននឹងគឺថាគ្រប់គ្រាគ្រប់ពេលវេលា គឺជារូបធัวជានាមធัวជាទីតាំងនៃសតិរលឹកមានវិសេសលក្ខណៈនៃសភាវៈនឹងឯងរៀងរៀងខ្លួននៃសភាវៈធัวអញ្ចឹងការធ្វើទុកក្នុងចិត្ត គ្រប់គ្រាគ្រប់ពេលវេលាទៅក៏ណាអាការៈប្រកបនៃធัวទាំងអស់នឹងឯងក៏បានប្រកបឡើងរហូតដល់ទៅសាមញ្ញលក្ខណៈគឺការកើតឡើង និងការរលត់ទៅ នៃធัวទាំងអស់ហ្នឹងដែលជាទីអាងដ៏មម ជាទីអាងដ៏សំខាន់ត្រង់ដែលថាមិនចាំបាច់ពឹងលោកនេះ មិនចាំបាច់ត្រូវការអ្វីទាំងអស់ពីព្រោះសង្ខារធัวរៀងរៀងខ្លួននេះអត់ចាំបាច់ត្រូវការអ្វីនឹងឯងអត់ហួងហែងខ្លួនឯងហ្នឹងណាដែលធ្វើឲ្យតណ្ហាហ្នឹងរលត់ទៅបានហ្នឹងគឺដោយសារមានទីអាងកន្លែងហ្នឹងតែមានទីអាងអញ្ចឹងបានមិន មិនត្រូវការអ្វីៗពីលោកនេះនឹងបានក្លាហានអញ្ចឹងណាក្លាហានអញ្ចឹងហ្នឹងហើយដូច្នេះគឺថាពុទ្ធបរិស័ទនឹងមានឆន្ទៈក្នុងការសម្លឹង ចំពោះសភាវៈលក្ខណៈដែលជាផលនៃបច្ច័យ ដែលជាធัวមិនចាំបាច់ត្រូវការអ្វីពីក្នុងលោកនេះ ពិតពិតស្ដែងស្ដែងអញ្ចឹងគ្រប់ធัวទាំងអស់ហ្នឹងនៅត្រង់ដែលលក្ខណៈកើតឡើងហើយរលត់ទៅវិញនឹងឯងការឃើញក្តីរូបបារម្ភក្តីការឮក្តីសត្វតិរម្មក្តីសត្វតែជាធัวអត់ត្រូវការអីទាំងអស់ខៀនវិញ្ញាណដឹងក្លិនក្តីក្លិនក្តីអត់មានទៀមទេអីពីលោកនេះទេ ហើយយើងត្រូវការអីវាមានយើងអីណាផ្សេងពីធัวទាំងអស់នឹងទៀតការដឹងរសប្តីរសរក្សាអារម្មណ៍ណាការដឹងថតពៈគឺកាយវិញ្ញាណហើយនឹងថតពៈមានត្រូវការអីដោយខ្លួនឯងហើយហេតុអីបានជាយើងចេះតែបង្អោនទៅដោយសេចក្តីត្រូវការហ្នឹងចេះតែប្រព្រឹត្តទៅ ដោយសេចក្តីទុកសេចក្តីចង្អៀតចង្អល់ខ្វាយខ្វល់មិនចេះគ្រប់នឹងហ្នឹងហើយអាហ្នឹងហើយដោយសារការដែលអត់បានដឹងនៅធัวតាមសេចក្តីពិតនេះឯងចឹងណាធัวតាមសេចក្តីពិតដែលវាមាន ក្នុងជីវិតហ្នឹងគឺថាជាទីពឹងជាទីអាងសំខាន់ទៅនៃពុទ្ធបរិស័ទយើងហ្នឹងណាអញ្ចឹង ចំពោះកិច្ចបរិបត្តិដោយអំណាចនៃសតិប្បដ្ឋាននេះឯងចឹងណាគឺបានកំណត់ទៅលើ រូបធัวនិងនាមធัวនឹងដកសកាយតិថិទៅ ចូលទៅក្នុងការកំណត់ដឹងទុកឃើញសភាវៈដែលប្រព្រឹត្តទៅ ជាទុកនឹងត្រឹមត្រូវអា ទុក្ខេញាណណាំងនឹងចាប់ផ្ដើមកើតឡើងដឹកនាមរូបនឹងដកសកាយតិថិចេញចឹងណាក្នុងវិបស្សនាញាណនឹងអញ្ចឹងក៏ជាការដកតណ្ហាហើយពីព្រោះសកាយតិថិនឹងវាសម្បយុទ្ធជាមួយគ្នានឹងតណ្ហាការដែលត្រូវការអីដើម្បីខ្លួនឯងហ្នឹងណាហ្នឹងឯងអាហ្នឹងគឺតណ្ហាដែលប្រកបដោយទិដ្ឋិ វាត្រូវដកជាមួយគ្នានឹងទិដ្ឋិហ្នឹងត្រូវលះបង់ដោយអំណាច នៃបញ្ញាកំណត់ដឹងទុកនឹងឯងវាមានខ្លួនយើង ជាអ្នកទុកដើម្បី បានសុខដើម្បីបានសម្រាប់មគ្គផលដើម្បីបានព្រះនិព្វានអីទៀតណាការកំណត់ដឹងនៅទុកហ្នឹងតល់តែឃើញឧបាទាននៅខណ្ឌទុកហ្នឹង ដែលសូនចាទូខ្លួន គឺជារូបធម៌ជានាមធម៌តាមផ្លូវភ្នែកផ្លូវតិចផ្លូវច្រមុះផ្លូវដាតផ្លូវកាយនិងផ្លូវចិត្តនឹងអានឹងបានឃើញនាមរូបនឹងប៉ុណ្ណឹងហើយនាមរូបនឹងឯងដែលអត់ត្រូវការអីដែលអត់ហួងហែងខ្លួនឯងប៉ុណ្ណឹងណាតលតែមានបញ្ញាអញ្ចឹងទៅណាមានញៀនក្នុងសន្តិបត្តិ ដែលអាចដឹងនៅសន្តិបត្តិគឺព្រះនិព្វាននឹងបានពីព្រោះព្រះនិព្វានមិនមែនដោយគំនិតយើងត្រូវការដើម្បីឲ្យយើងជាអ្នកបានឲ្យយើងជាអ្នកសម្រេចទេណាហ្នឹងហើយមិនដូចដូចបំណងសេចក្តីត្រូវការតាក់ទងនឹងយើងខ្លួនយើងនឹងទេព្រោះណាព្រះនិព្វានតាក់ទងទៅនឹងការរលត់ទុក្ខ តែថាតេតួងនឹងការរលត់ទុកហ្នឹងគឺ ដោយអំណាចនៃបញ្ញាឃើញទុកហើយនឹងឃើញការរលត់ទុកវិបស្សនាញាណនឹងឯងដែលបានញ៉ាំងកោត្រភូញាណឲ្យកើតឡើងមានព្រះនិព្វានជាអារម្មណ៍ដោយអំណាចនៃវិបស្សនាញាណនឹងដែលបានឃើញការកើតឡើងនៃទុក្ខអាស្រ័យសមុទយៈអាស្រ័យបច្ច័យ ចឹងឃើញពីការអស់ទៅនៃទុកនឹងព្រោះការអស់សមុទយៈនឹងនឹងដែលមានញៀនក្នុងសន្តិបត្តិក្នុងលំដាប់នៃពលវៈវិបស្សនាណាហើយវិបស្សនាញាណនឹងឯងចឹងដែលជាតួបានឃើញនៅព្រះនិព្វាននឹងពិតប្រកបពីព្រោះកោតភូញាណនឹងមិនមែនញាណមកពីណាទេ គឺនៅក្នុងលំដាប់នៃវិបស្សនានឹងឯងវិបស្សនាញាតនឹងដែលអប់រំក្នុងការកំណត់សង្ខារធัวច្បាស់ទៅ គឺបានឃើញវិសង្ខារដែលផ្ទុយគ្នាអំពីសង្ខារឃើញការកើតឡើងនៃទុក្ខឃើញពីការអស់ទៅនៃទុក្ខណា ឃើញការកើតឡើងនៃទុក្ខព្រោះអាស្រ័យសមុទយៈព្រោះអាស្រ័យបច្ច័យឃើញពីការអស់ទៅនៃទុក្ខព្រោះការអស់សមុទយៈនឹងឯងដែលជានិរោធសច្ចៈដូច្នេះព្រះនិព្វាននឹងគឺជាការអស់ទៅនៃទុក្ខនិរោធសច្ចៈនឹងឯងទៅអត់មានតាកតួងអីនឹងខ្លួនយើងទេឃើញទេពួកខ្លួនយើងនឹងមិនគ្រាន់តែជាអនត្តាក្នុងព្រះនិព្វាននឹងឯណា អនត្តាអត់មានខ្លួនយើងក្នុងនាមរូបនេះហើយស្រេចនៅក្នុងឧបាទានខណ្ឌហ្នឹងនៅក្នុងទុក្ខសច្ចៈហ្នឹងអត់មានសត្វបុគ្គលទូខ្លួនហើយស្រេចមានតែទុក្ខហើយទុក្ខហ្នឹងវាមានទៅ ជាសពអីទុក្ខមិនទៀងជាទុក្ខមិនមែនជាព្រះនិព្វានទេណាទុក្ខគឺទុក្ខមិនទៀងជាទុក្ខជាសង្កតៈធម៌ អាស្រ័យសមុទយៈអាស្រ័យបច្ច័យកើតឡើងប៉ុន្តែការប្រហារការលះបង់ការកំចាត់បង់នៅបច្ច័យនឹងមាន ពីព្រោះបច្ច័យវាតេតួងនឹងអវិជ្ជាតណ្ហាបាទានកម្មអានឹងដែលជាបច្ច័យនៃវត្តដាក់នឹងហើយការលះបង់បច្ច័យនឹងមាន ដោយអរិយមគ្គដោយការអប់រំបញ្ញា ចឹងគឺការអស់ទៅនៃទុកនឹងគឺជាធម្មតាដោយសារអរិយមគ្គកើតឡើងនឹងអត់មានតាកតងនឹងរឿងខ្លួនយើងបានឬខ្លួនយើងមិនបានអីទេគឺមានតែទុកហើយនឹងការអស់ទុកតែប៉ុណ្្នឹងឯងចឹងប៉ុណ្ណាចឹងគឺក្នុងកោត្រភូញានដែលកើតឡើងក្តីក្នុងមគ្គញានដែលកើតឡើងក្តី គឺថាកោត្រភូយានមគ្គយាននឹងមិនមែនជាតួព្រះនិព្វានក៏ពិតក៏ប៉ុន្តែមានព្រះនិព្វានជាអារម្មណ៍ដោយអំណាចវិបស្សនាយាននឹងឯងចា៎ដែលបានញ៉ាំងកោតភូញាណនិងមគ្គញាណឲ្យកើតឡើង មានព្រះនិព្វានជាអារម្មណ៍ណាហ្នឹងហើយហើយព្រះនិព្វាន ដែលជាអារម្មណ៍នៃកោតភូញាណមគ្គញាណហ្នឹង មិនមិនមានព្រះនិព្វានអ្វីក្រៅអំពី អសន្តតៈធัวគឺការមិនកើតឡើងនៃនាមរូបការដែលមិនប្រព្រឹត្តទៅនៃសង្ខារនឹងឯងចឹងដែលជាអារម្មណ៍នៃកោតភូញាណនោះអត់មាននិព្វានស្អីតន្ត្រីផ្សេងទៀតទេការអស់រាគៈទោសៈមោហៈជាព្រះនិព្វាន និយាយពីការអស់រាគៈទោសៈមោហៈក្នុងអរិយមគ្គក៏បាន និយាយពីអស់រាគៈទោសៈមោហៈក្នុងអរិយផលក៏បានណាដូចនៅក្នុងចម្ពូខាតិកៈសោតអីអីហ្នឹងក្នុងការអស់រាគៈទោសៈមោហៈដែលព្រះសិរីបត់សម្ដែង ទីព្រះនិព្វានហ្នឹងទោះជាថាការអស់រាគៈទោសៈមោហៈហ្នឹងនៅក្នុងអរិយមគ្គហើយអរិយមគ្គហ្នឹងគឺមានព្រះនិព្វាន ជាអារម្មណ៍អញ្ចឹងព្រះនិព្វានហ្នឹងក៏មិនមែនជាបរមត្ថធัวអ្វីក្រៅតែពីការអស់រាគៈទោសៈមោហៈហ្នឹងព្រះនិព្វានក៏គឺជាការ មិនមាន នៅសង្កតធัวទាំងពួងមិនមានឧបាទានខណ្ឌ5គឺអវិជ្ជារលត់អស់មិនមានសេះសល់សង្ខារធัวហ្នឹងក៏រលត់ វិញ្ញាណហ្នឹងក៏រលត់ គឺការរលត់អស់ទៅនៅកងទុកនឹងគឺជានិរោធសច្ចៈជាអារម្មណ៍នៃមគ្គញាណនឹងមិនមាននិព្វានអ្វីរទេផ្សេងទៀតតាមតែយើងនឹកគិតទៅថាចេះថាចង់ទេពីព្រោះវិបស្សនាញាណដែលបានញ៉ាំងកោតភូញាណនឹងឲ្យ មានព្រះនិព្វានជាអារម្មណ៍ហើយព្រះនិព្វាននឹងគឺការមិនកើតឡើង ការមិនប្រព្រឹត្តទៅ ការមិនមាននិមិត្តការមិនប្រមូលមកនៅអភិសង្ខា ការដែលមិនបដិសន្ធិការដែលមិនមានជាតិជារាជាធិមិនមានមរណៈនឹងគឺព្រះនិព្វានហ្នឹងព្រះនិព្វានហ្នឹងដែលវិបស្សនាញាណនឹង បាន កំណត់ទៅលើ សង្ខារធัวនឹងឯងបានដឹងសង្ខារធัวនឹងជាទុក្ខ ស្រ័យសមុទ្ទយៈហ្នឹងណាបានវិបស្សនាញាណហ្នឹងគឺថាកំណត់ការកើតនិងការរលត់នៃសង្ខារធัวនឹងឯងរហូតដល់ទៅបដិសង្ខាញាណហើយក៏នឿយណាយជាមួយសង្ខារធัวនឹងពង្ើយកន្តើយនឹងគឺសង្ខារូបេខា អានឹងគឺវិបស្សនាយ៉ាងសង្ខារូបេខាហ្នឹងអង្គធัวគឺតួបញ្ញាប៉ុន្តែបង្ងើយកន្តើយជាមួយនឹងសង្ខារបានកើតទៅជាការលះបង់សង្ខារហ្នឹងណាបានឃើញព្រះនិព្វានដែលប្រៀបថាដូចជាសត្វណាបាសាបាសីឬក៏សត្វពជាវអីចឹងដែលរោបមើល ផ្លែឈើនៅក្នុងមេឃទាំង5ហ្នឹងគឺខណ្ឌ5ហ្នឹងណារស់អត់មានរស់ផ្លែឈើនឹងអត់មានហ្នឹងហើយដល់រស់ផ្លែឈើនឹងអត់មានតែហ្នឹងវាត្រូវតែហើចេញដើម្បីទៅរស់ផ្លែបរិភោគនឹងឯងណាมันអាចអត់ឃ្លានអីទៅបានទេទៅរកផ្លែនៅដើមដតីបានវាត្រូវហើចេញទៅ ទៅរកដើមឈើដែលមានផ្លែហ្នឹងហើយនេះដែលដែលផ្លែឈើហ្នឹងហ្នឹងគឺដែលជាការប្រៀបធៀបហ្នឹងបញ្ជាក់មកព្រះនិព្វានហ្នឹងឯងណាហើយសត្វដែលបានបរិភោគនៅផ្លែឈើហ្នឹងគឺដោយអំណាចនៃផលសមាបត្តិដែលមានព្រះនិព្វានជាអារម្មណ៍ហ្នឹង ហើយអរិយមគ្គហ្នឹងគឺត្រង់ការហើចេញពីដើមឈើនឹងទៅនឹងឯងនឹងជាការប្រៀបធៀបវានៅក្នុងរឿងរ៉ាវក្នុងរូបអីអីចឹងមកគឺយើង ស្ដាប់ទៅយល់ស្ដាប់តាមនឹងយល់តាមការលើកឡើងនឹងចឹងណាតែចំពោះបរមត្តធម៌នឹងគឺតល់ទៅវិបស្សនាកើតឡើង បានមកឃើញដូចជាការដែលលោកអ្នកឃើញហើយលោកសំដែងពីការប្រៀបធៀបនឹងបើថាមិនមានវិបស្សនាញាណរហូតដល់ទៅមគ្គញាណដែលជាអទេសនៈសពវិសុទ្ធធម៌ហ្នឹងគឺមិនអាចគិតឃើញទេទោះជាមានការប្រៀបធៀបអញ្ចឹងមកក៏ដោយព្រោះវានៅជាប់ដោយក្តីសម្គាល់ថាជាខ្លួនយើងវានៅមានគំនិតខ្លួនយើង អ្នកលះបង់បញ្ញខណ្ឌអ្នកលះបង់កិលេសខ្លួនយើងជាអ្នកបានសម្រេចនៅមគ្គផលជាអ្នកបាននិព្វានអីហ្នឹងវានៅជាប់ដោយសេចក្តីសម្គាល់ថាយើងហ្នឹងណាចឹងបានពុទ្ធបរិស័ទយើងស្ដាប់សិក្សាសពគ្រប់វិបស្សនាញាណ16ទៅវិសុទ្ធិ7ទៅ មហាវិបស្សនា18ទៅអនុបស្សនា7ទៅរៀនទៅរៀនទៅរៀនចុះរៀនឡើងមកពីរស់ត្រង់សភាវៈពិតដែលកំពុងមានកំពុងប្រកបនឹងឯងចឹងពីព្រោះជា លំដាប់នៃធัวបរិបត្តិពីមុននឹងពីរស់ពីរស់ពីរស់នៅក្នុងបរិយ័តធัวទាំងអស់នឹងឯងតែដល់មក បានឱកាសសិក្សាសង្កេតពិនិត្យធัวជាប្រកដីក្នុងជីវិតវាសំខាន់ត្រង់ដែលថាអត់មែនជាយើងនឹងឯងចឹងទោះជាធัวអីក៏ដោយចឹងវាអត់មានយើងចាំបាច់ត្រូវការធัวដតីអីមកជំនួសទេឲ្យតែធัวនឹងប្រកបមិនដែរមិនមែនជាខ្លួនយើងហើយនឹងហើយមានចាំបាច់ធัวអីទៀត ហើយធ្វើអីក៏មានដែរគ្រប់គ្រាគ្រប់ពេលវេលាទាំងអស់សារមណាធម្មាអ្វីដែលដឹងនៅអារម្មណ៍ទោះជាសន្មតថាយើងជាមេដាបិតាជាគ្រូបជាជាចាជាប្រសង់ជាបាសកបាសិកាអីហ្នឹងយ៉ាងណាសន្មតយើងនិយាយគ្នាអញ្ចឹងទៅក៏ប៉ុន្តែសារមណាធម្មា ពួកធัวដែលដឹកនៅអារម្មណ៍សារមណាធម្មាគឺចិត្តនិងចេតសិកតែប៉ុណ្្នឹងទេសាសសអាហើយរោមួជាងមួណូណសអាសារមណាដល់ឃ្លាទៅធម្មាទៅណាគឺថាធัวទាំងឡាយធัวទាំងពួងឬក៏ពួកធัวដែលមានអារម្មណ៍ ហ្នឹងហើយគឺចិត្តនិងចេតសិកដូច្នេះប្រកដីគ្រប់ពេលវេលាដែលដឹងអារម្មណ៍ដឹងនៅក្នុងប្រភេទនៃចិត្តជាកុសលក៏ដោយប្រភេទនៃចិត្តជាអកុសលខ្វាយខ្វល់ក៏ដោយ ជាវិបាកធัวការឃើញការលឺធំក្លិនដឹងរសដឹងផាត់ថាពៈក៏ដោយអត់មានចាំបាច់រស់ធัวអីមកជំនួសទេ ហើយក៏អត់ចាំបាច់អារម្មណ៍អ្វីដតីដែរ ពីព្រោះអាការបិណ្ឌអារម្មណ៍ហ្នឹងវាជាចិត្តជារស័ព្ទនឹងតែប៉ុណ្ណឹងទោះជាការដឹងដតីក៏វាមិនមែនយើងដដែលទោះជាអារម្មណ៍ដតីក៏វាមិនមែនយើងអ្នកដឹងអារម្មណ៍នឹងដដែលហើយចាំបាច់ដូរអារម្មណ៍ហ្នឹងហើយអាហ្នឹងគឺក្នុងលំដាប់នៃបប្រតិបត្តិធម៌ទាំងប៉ុណ្ណាបើដោយថាយើងរៀនធម៌យើងស្ដាប់ធម៌អីអីអាហ្នឹង ត្រូវការដូចថាសេចក្តីស្ងប់ស្ងាត់អីដើម្បីយើងមានការស្ដាប់ឮច្បាស់ហើយក៏មានសមាធិក្នុងការស្ដាប់នឹងសមាធិនឹងមិនអង្គុយអត់ដឹងខ្លួនអីទេគឺថាវាមានអារម្មណ៍មូលមកនៅក្នុងសេចក្តីនៃពធហ្នឹងអាហ្នឹងជារឿងដែលយើងត្រូវការក្នុង ឱកាសដែលយើងស្ដាប់ពធัวអីអីអញ្ចឹងណាហ្នឹងឯងតែដល់ទៅផ្នែកខាងបប្រតិបត្តិធัวគឺថាអារម្មណ៍នៃវិថីចិត្តហ្នឹងឯងហើយវិថីចិត្តនេះវាមានចិត្តចេតសិកហ្នឹងឥឡូវយើងត្រូវការចិត្តនឹងចេតសិកអីផ្សេងទៀតដោយគុណចាស់ឧទាហរណ៍ថាអបសក់ណាក្នុងភ្នោះអីអីអញ្ចឹងណា ហ្នឹងហើយកាលណាបើ កំណត់បាននៅចិត្តដែលអបសុកហ្នឹងវាអត់មានចាំបាច់ថាទៅរួអីដើម្បីថាឲ្យបានមកតាមសេចក្តីប្រាថ្នាតាមសេចក្តីត្រូវការទេពីព្រោះចិត្តដែលអបសុកហ្នឹងក៏វាក្រន់នៅមួយពេលមួយគ្រាហ្នឹងវារលាយរលត់បាត់ទៅហ្នឹងហើយវាអត់ប្រព្រឹត្តទៅដើម្បីថានឹង ត្រូវការចិត្តអីដតីផ្សេងទៀតមកជំនួសទោះបីថាពេលហ្នឹងវាចិត្តហ្នឹងវាអញ្ចឹងមែនអបសក់ឬក៏ការហ្វាយខ្វល់មែនក៏គ្រាន់តែជាចិត្តហ្នឹងអញ្ចឹងទៅទៅរួចចិត្តអីផ្សេងទៀតមកធ្វើអីឲ្យតែបានកំណត់ទៅលើចិត្តដែលខ្វាយខ្វល់ក្នុងខណៈហ្នឹងមិនមែនជាប្រគុណម្ចាស់អត់មានចាំបាច់ទៅរកចិត្តអីទៅរកការសោយអារម្មណ៍អីដតីទេអាហ្នឹងវាទៅជា ការដែលមានសតិប្បដ្ឋាននឹងជាផ្លូវទៅរកការអស់ស្វល់ទៅរកព្រះនិព្វានមិនមែនជាការបណ្ដោយទៅតាមសេចក្តីប្រាថ្នានឹងទេតែបណ្ដោយទៅតាមសេចក្តីប្រាថ្នាវាជារឿងវត្តដាក់ផ្លូវនឹងគឺជាផ្លូវនៃវត្តដាក់ជាផ្លូវរបស់មេមិនមែនជាទីកោចររបស់កបីដាទេហ្នឹងណា នឹងឯងដោយតែព្រះអង្គសម្ដែងពីសត្វខ្លែងហើយនឹងសត្វពជាចឹងណាអានឹងមិនមែនគ្រាន់តែលើកយកមកប្រៀបធៀបអីទេណាតែក្នុងពជាដកសត្វខ្លែងហ្នឹងគឺតួអង្គអតីតជាតិរបស់ទេវទត្តណាហើយពជាហ្នឹងគឺជាតួអង្គព្រះពោធិសត្វណាក្នុងពជាដកមានទាំងហ្នឹងឯងមាន រឿងរ៉ាវហ្នឹងដែលសត្វខ្លែងហ្នឹងចាប់សត្វពជាចបានហ្នឹងណាហើយសត្វពជាចហ្នឹងក៏រៀបរាប់ពីការដែលខ្លួននឹងឯងមករកស៊ីហ្នឹងខុសទីកន្លែង ដែលបិតាប្រាប់មកហ្នឹងណាហើយទីកោចររបស់សត្វពជាចហ្នឹងកន្លែងណា គឺនៅលើដីអាចបំណាស់ដែលគេខ្ជួរហ្នឹងអញ្ចឹងសត្វខ្លែងហ្នឹងគេមានអ្នក គេថាអបជាឯងនៅកន្លែងណាក៏មិនរួចពីញ៉ាំជើងរបស់យើងចឹងទៅក៏គេឲ្យបជាតនឹងស្លាប់ដោយអស់ចិត្តណាឥឡូវទីគោចររបស់អ្នកឯងកន្លែងណាយើងយកទៅដាក់កន្លែងហ្នឹងដល់ទៅដាក់លើអដីទួលមួយរឹងហ្នឹងហើយសัตว์វិជាហ្នឹងថាបានហើយលោកម្ចាស់ខ្លែងអើយជើញមកឲ្យលឿនមក ពីនោះបោះពួយវឹងមកហ្មងដោយមាននេះទប់វាអត់តន់ចឹងណាដោយអំណាចមាននេះណាសំបាយចិត្តវឹងមកហ្មងហើយពុរិស័ទមានអីកិច្ចផ្លុចចូលពីក្រោមហ្នឹងហើយសត្វថ្លែងនឹងវឹកមកបោកទ្រូងនឹងអាដីរឹងនឹងស្លាប់បះជើងពលរិស័ទចេញមកឡើងទៅឈួរពីលើខ្លែងនឹងទៀតណាពលថា យើងបានឈ្នះខ្លែងហើយហ្នឹងណាហ្នឹងអញ្ចឹងគឺថាអាកលែងដែលសត្វវិជាតនឹងឯងអាចកិច្ចខ្លួនបានហ្នឹងគឺព្រះអង្គសំដែងសតបឋាន4នឹងឯងចឹងហើយទីកោចររបស់មា គឺកាមគុណ5ការដែល ឲ្យកម្លាំងចិត្តដល់កាមគុណនិងការបដែតបដោយចិត្តដោយអំណាចនៃតណ្ហានឹងអញ្ចឹងគឺថាណាវាមានព្រួញពឹសណាព្រួញហ្នឹងវាលៀបទៅដោយសង្កបរាគៈទៀតហ្នឹងហើយសំលៀងទៅដោយថ្មគឺកាមវិតកៈ ទំបីតែព្រះបរមពុរិស័ទដែលព្រះអង្គបានសម្មាបត្តិ8អភិញ្ញាលោកីហោះក្បាលណាមើលមើលគុណចាស់ប៉ុន្តែទីបំផុតមកចាញ់ចក្ខុវិញ្ញាណធម្មតាសំគូអីមើលកាមាវចរៈវិបាកមួយដួងគឺចក្ខុវិញ្ញាណប៉ុន្តែដោយសារអយោនិសោមនសិកាអត់បានធ្វើទុកក្នុងចិត្តក្រំតែជាចិត្តឃើញអញ្ចឹងគឺសមាបត្តិ8អភិញ្ញា5ហោះ លើមេឃបានណាមកចាញ់ចក្ខុវិញ្ញាណមើលចក្ខុវិញ្ញាណធម្មតាសោះហ្នឹងណាក្នុងការដែលសម្លឹងឃើញរូបព្រះអគ្គមហេសីនៃបាទក្រុងពរាណសីនឹងតាមបង្អួចដែលហោះមកនឹងគឺថាត្រូវសន្ធឹងសន្ធ័យដោយអកុសលវិតកៈអត់បាយ7ថ្ងៃវិសតែនឹងខ្សែហ្នឹងហើយ ហ្នឹងគឺចក្ខុវិញ្ញាណធម្មតាទេប៉ុន្តែផ្ទុយមកវិញដោយព្រះអនន្តសំដែងចំពោះព្រះផតតិជអញ្ចឹងការឃើញអ្វីដែលជាកំពូលនៃការឃើញគឺឃើញដូចគ្នាប៉ុន្តែព្រះអនន្តបញ្ជាក់អំពីកំពូលនៃការឃើញហ្នឹងគឺឃើញហើយ មានវិបស្សនាញាណអស់អាសវៈកិលេសអានឹងជាកំពូលនៃការឃើញ កពូលនៃការលឺក៏ដូចគ្នាណាហើយដល់ទៅអត់មានយោនិសោមនសិកាគេថាសមាបត្តិ8អភិញ្ញាលោកីចាញ់ចក្ខុវិញ្ញាណចក្ខុវិញ្ញាណឃើញរូបធម្មតាសោះហ្នឹងមើលមើលចឹងមានអប់រំអីសមាបត្តិ8វឹកខាត់អប់រំត្រៃលែងណាហើយដល់ទៅអភិញ្ញាទៀត តែទីបំផុតព្រះបរមពុរិស័ទដូចក្អែកបាក់ស្លាបហើរលេងរួចណាហ្នឹងព្រោះតែការឃើញហ្នឹងដូច្នេះតែប្រធានហ្នឹងគឺសំខាន់ក្នុងការរលឹកលក្ខណៈនៃសភាវៈណា ការឃើញការឮធំក្លិនដឹងរសដឹងផតពៈនឹងទៅ ជាទីតាំងនៃសតិរលឹកគឺគ្រឿងចម្រើននៅបញ្ញា ជាប្រកដីដែលអត់មានចាំបាច់សភាវៈអ្វីដតីមកជំនួសទេ ហើយរំលត់តណ្ហាបានដោយសារតែឃើញរូបហើយមានយោនិសោមនសិកានឹងវាអត់ចាំបាច់ ចិត្តចេតសិកអីដតីមកជំនួសទៀតចិត្តចេតសិកឥឡូវហ្នឹងគឺដឹងអារម្មណ៍ទៅចិត្តចេតសិកផ្សេងទៀតក៏វាមិនមែនតួយើងអ្នកដឹងទោះជាអារម្មណ៍អ្វីផ្សេងទៀតអារម្មណ៍ជាទេពមកក៏ដោយក៏វាមិនមែនយើងអ្នកដឹងដដែលគឺចិត្តចេតសិកអញ្ចឹងដឹងប៉ុណ្ណឹងឃើញហ្នឹងឮហ្នឹងប៉ុណ្ណឹងបានឲ្យតែនឹងជាសភាវៈហ្នឹងដែលជាទីពឹងជាទីអាងនៃពុទ្ធបរិស័ទណា ហើយគុណចាញាតញោមនឹករលឹកដល់ការលះបង់ព្រះខៃណាស្របគាត់ខណ្ឌ5ឥឡូវគុណចាក៏ខណ្ឌ5វាមានទី អាងត្រង់នៅខណ្ឌ5ហ្នឹងវាមិនមែនជាយើងវាត្រូវទៀមទាតវ៉ាយកឲ្យរួចខ្លួនកន្លែងនឹងឯងដោយអាងទៅលើសាក្សីគឺសេចក្តីពិតអញ្ចឹងគឺថាកិច្ចបរិបត្តិនឹងកំណត់ទៅលើការពិតនឹងគឺជាការប្រមូលសាក្សីនឹងឯងដើម្បី ឆ្លើយបំភ្លឺដល់អ្នកវិនិច្ឆ័យគឺបញ្ញាដែលមិនលំអៀងអញ្ចឹងអត់មានបាក់ភ័យអីក្រែងថា ចាញ់ក្តីនឹងទេព្រោះអ្នកវិនិច្ឆ័យគឺຕົកចិត្ត100%ហ្មងចឹងអត់មាន លំអៀងអត់មានស៊ីសនុកសោកប៉ានឬក៏ក្រែងលោថា ដឹងរឿងមិនអស់វិនិច្ឆ័យខុសអីគឺអត់មានបារម្ភទេហើយសាស្័យគឺថា ច្បាស់លាស់អញ្ចឹងហ្មងយើង100ទៅ100 1000ទៅ1000ថាឆៈភាសាយតនាឬក៏បាទានខាន5ឬក៏មហាភូតរូប4ឬក៏ធัวដែលប្រព្រឹត្តទៅក្នុងភូមិ3គឺសត្វតែមានការកើតឡើងនិងរលត់ទៅ ជាសាកសីអញ្ចឹងបងចឹងដូច្នេះត្រូវតែឈ្នះឈ្នះគឺការអស់រវល់ក្នុងសង្សារវដ្តអស់ភារៈយើងសង្សារវដ្តហ្នឹងជាភារៈ ហើយការដាក់ចុះភារៈនឹងឯងគឺជាព្រះនិព្វានណាអត់មានព្រះនិព្វានអីដតីទៀតទេមែនថាតលតែយើងតាំងចិត្តទៅព្រះនិព្វាន បានដាក់ចុះនៅភារៈនឹងមាននិព្វានអីទៀតពេលតលតែគិតថានិព្វានរបស់យើងយើងត្រូវបាននិព្វានហ្នឹងមាននិព្វានអីផ្សេងទៀតចឹងគឺការដាក់ចុះនៅខណ្ឌភារៈនឹងឯងគឺព្រះនិព្វាន ពីព្រោះការដាក់ចុះនៅខណ្ឌវិរៈគឺការអស់តណ្ហាការអស់ឆន្ទរាគៈឈ្មោះថាដាក់ចុះនៅបញ្ញខណ្ឌនឹងដែលព្រះពុទ្ធអង្គសម្ដែងនៅក្នុងភិរៈសោតហ្នឹងអ្វីដែលជាការដាក់ចុះនៅភិរៈគឺការកំចាត់បងបាននៅឆន្ទរាគៈណាក្តីប្រកម្មក្តីត្រេកអរពេញចិត្តទៅនៅក្នុងបញ្ញខណ្ឌនឹងឯងចឹង នឹងជាការបាក់ចុះនៅភារៈហើយនឹងគឺព្រះនិព្វានអត់មានព្រះនិព្វានអីទៀតទេព្រះនិព្វានអីទៀតក៏អត់ចាំបាច់ដែរអត់មានចាំបាច់យើងបាននិព្វានស្អីណាទៀត វាអស់ត្រឹមតែថាបាក់ចុះនៅភារៈនឹងឯងដោយការកំណត់ឧបាទាននៅខណ្ឌ5នឹងបានដូច្នេះដែលអាចកំណត់ឧបាទាននៅខណ្ឌ5នឹងបានគឺតលតែស្ដាប់យល់អំពីឧបាទាននៅខណ្ឌជាប្រកដីនេះឯងចឹងគឺថាជាការបដើមនៃសតិប្បដ្ឋាន គឺការស្ដាប់យល់អំពីធัวជាប្រកដីនឹងហ្នឹងហើយហើយ ផ្ដើមធัวបរិបត្តិនឹងឯងការធ្វើទុកក្នុងចិត្តទៅលើធัวនឹងសច្ចញាណកើតឡើងកើតឡើងកើតឡើងគឺបញ្ញាដែលបានដឹងសភាវៈតាមទីក្តីពិតនឹងអញ្ចឹងឯងប៉ុណ្ណាហើយចំណងត្រូវការប្រាថ្នាអី ដើម្បីឲ្យបានព្រះនិព្វានអីអីនឹងដើម្បីបំពេញបងបារមីអីដើម្បីឲ្យបានសម្រេចហ្នឹងទីបំផុតមកសម្រេចដោយសតិប្បដ្ឋាននេះឯង ក្នុងអដ្ឋថាសតិប្បដ្ឋានសូត្រសម្ដែងឲ្យតើពុទ្ធគ្រប់ព្រះអង្គព្រះវិជ័យក៏ពុទ្ធដែលព្រះអង្គណាមានការបំពេញបុណ្យបារមី ដើម្បីព្រះនិព្វាន ហើយក៏ដើម្បីបានសពញ្ញត្តិញាណបច្ចេកពោធិញាណអីអីទាំងអស់ហ្នឹងទីបំផុតគឺមកសម្រេចតាមផ្លូវសតិប្បដ្ឋានហ្នឹងណាដែលធ្វើឲ្យអស់តណ្ហា នឹងឯងចឹងបើមិនចឹងទេ គឺតណ្ហាមិនអស់ទេអត់មានផ្លូវតែប្រឋាននឹងព្រោះមិនបានកំណត់ឧបាទានខណ្ឌណាដូច្នេះគឺព្រះនិព្វានដែលជាទុក្ខនិរោធអរិយសច្ចៈដែលឃើញដោយមិនប្រឡាក់ទៅដោយទិដ្ឋិដែលយល់ខុសនោះណាជាការឃើញដោយទេសនៈសុវិសុទ្ធធាំងនឹងគឺតាមផ្លូវសតិប្បដ្ឋាននេះឯង កំចាត់បងគំនិតដែលគិតថាមានខ្លួនយើងដែលត្រូវបានព្រះនិព្វាននឹងយ៉ាងម៉េចដោយការសង្ស័យក្តីដោយការយល់ខុសក្តីនឹងវាត្រូវមកច្បាស់លាស់ត្រង់ដែលថាកំណត់ដឹងឧបាទានខន្ធទុកដែលជាទុក្ខសច្ចៈដកសកាយតិដ្ឋិចេញបានបញ្ញាញាណនឹងឯងចម្រើនឡើងឃើញការកើតឡើងនៃទុក្ខហើយនឹងការអស់ទៅនៃទុក្ខតែប៉ុណ្្នឹងទេ ណាអត់មានតេតិនអីនឹងខ្លួនយើងបានស្អីទេ គឺមានការកើតឡើងនៃទុក្ខហើយនឹងមានការអស់ទៅនៃទុក្ខហ្នឹងហើយគឺជាលោកសមុទយៈហើយនឹងលោកនិរោធៈហ្នឹងនឹងដែលទស្សនៈសវិសុទ្ធៈគឺជាការឃើញដ៏បរិសុទ្ធល្អណាគឺកំណត់ទៅលើសង្ខារធัวហ្នឹងអញ្ចឹងគឺថាត្រូវតែ ត្រឹមត្រូវក្នុងសមាបដិបទាតែកាលណាវានៅខ្វល់នឹងមានខ្លួនយើង អានឹងប្រកាសជាស្ថិតនៅក្នុងអំណាចនៃការទទួលភារៈនឹងរឿយរឿយតទៅចឹងណាក៏ប៉ុន្តែអាការដែលមិនទាន់បានយល់ពធัวដែលព្រះអង្គទ្រង់សម្ដែងហ្នឹងណា អាសេចក្តីត្រូវការប្រាថ្នាឲ្យខ្លួនយើងបានសម្រេចមគ្គផលបាននិព្វានអីហ្នឹងវាតែមានជាធម្មតាហ្នឹងហើយពីព្រោះវាវាជាប់អាសេចក្តីត្រូវការឲ្យខ្លួនយើងហ្នឹងមានទ្រុបរឿងគ្រប់យ៉ាងទាំងអស់តែកាលណាវាមានសេចក្តីប្រកាន់បញ្ញខណ្ឌថាជាយើងហើយវាតែងតែត្រូវការឲ្យយើងនឹងពីព្រោះទិដ្ឋិវាកើតជាមួយលោភៈគ្រប់ពេលវេលាទាំងអស់នឹងឯងចឹងគ្រាន់តែថា សេចក្តីត្រូវការឲ្យខ្លួនយើងបានសម្រេចមគ្គផលបាននិព្វានហ្នឹងចូលមកក្នុងផ្លូវសតិប្បដ្ឋានបានដឹងថាព្រះនិព្វាននឹងឯងដូចម្ដេចអញ្ចឹងគឺថាយើងកុំកុំជឿទិដ្ឋិដែលចេះតែនាំទៅហ្នឹងហើយដែលវាមានការយល់ខុសផ្សេងផ្សេងហ្នឹងគឺត្រូវមកជឿនៅក្នុងសភាវៈធัวដែលមានការកើតរលត់ទីណាអប់រំទៅដោយសទ្ធានុសារី ដោយសទ្ធាធឹកនឹងធម្មានុសារីដោយបញ្ញាធឹកនឹងក្រាស់ទៅដោយសទ្ធាគឺថាមានការជឿជាក់ទៅលើសភាវៈធัวដែលមានការកើតរលត់នឹងឯងមិនអត់បញ្ញាទេដែលឃើញការកើតរលត់នឹងប៉ុន្តែក្រំតែក្រាស់ទៅដោយសទ្ធាអរិសទ្ធាថឹកដល់ពេលសោតតាបត្តមៈកើតឡើងក៏ជាសទ្ធានុសារីបុគ្គលទៅប៉ុន្តែបើក្រាស់ទៅដោយបញ្ញាហ្នឹងណា ដល់បញ្ញាថឹកនឹងគឺថាជឿក្នុងនឹងហើយតែបញ្ញានឹងច្បាស់ក្នុងសភាវៈដែលកើតរលត់នឹងឯងសម្មាបដិបទាប្រព្រឹត្តទៅ ដោយការកំណត់ដឹងនៅការពិតនឹងឯងដល់ទៅសោតាបត្តមៈកើតឡើងក៏ជាធម្មានុសារីចឹងមិនមែនជា រឿងទៅតាមអំណាចតណ្ហាត្រូវការអ្វីឲ្យខ្លួនឯងនឹងទេហ្នឹងឯងគឺថា ជាធម្មតាយើងចេះតែត្រូវការហើយណាឲ្យបានអ្នកផលឲ្យបានព្រះនិព្វានអីតាំងចិត្តឲ្យបានព្រះនិព្វានអីអីនឹងក៏ដោយតែត្រូវតែមកជឿសភាវៈដែលមានការកើតរលត់នេះឯងដែលជាទុក្ខលក្ខណៈដែលមិនមែនជាខ្លួនយើងនឹងបានជាក់ច្បាស់ចំពោះទុក្ខនឹងយ៉ាងម៉េចហើយព្រះនិព្វាននឹងយ៉ាងម៉េចមិនដោយគំនិតគិតថាមានខ្លួនយើងជាអ្នកបាននោះទេព្រះនិព្វាននឹងគឺជាការអស់ទុក្ខ ព្រោះជាការអស់សមុទយៈហេតុតែនាំឲ្យកើតទុកនឹងហើយមានចាំបាច់និយាយពីខ្លួនយើង អ្នកបានអ្នកអត់អីទៀតបើកំណត់ដឹងនៅទុកហើយនឹងទុកនឹងប្រកាសលក្ខណៈជាអនត្តាមកហើយស្រេចមានតែទុកទេដែលកើតឡើងមានតែទុកទេដែលតាំងនៅ មានតែទុកទេដែលប្រែប្រួលទៅធម្មជាតិដតីក្រៅពីទុកអត់មានអ្វីកើតធម្មជាតិដតីក្រៅពីទុកអត់មានអ្វីរលត់ ហើយសេចក្តីសុខស្ងប់នឹងមាននៅក្នុងបដិបទានឹងពីព្រោះវាត្រូវអស់ខ្វល់នឹងត្រូវការប្រាថ្នារោគអីឲ្យខ្លួនឯងសូម្បីតែខ្វល់នឹងរោគធัวបរិបត្តិខ្វល់នឹងឲ្យខ្លួនឯងចម្រើនធัวបានអីបានអីហ្នឹងក៏វាត្រូវរលត់អស់គឺជាការរលត់លោកភៈនឹងឯងបានជាមានសេចក្តីស្ងប់ នៅក្នុងសមាបដិបទានឹងសេចក្តីស្ងប់ប្រព្រឹត្តទៅ ហើយសេចក្តីស្ងប់នឹងទាក់ទងនឹងបប្រតិបត្តិធម៌នឹងឯងពិតពិតណាគ្រាន់តែនិយាយគ្រាន់តែស្ដាប់ឮអញ្ចឹងគឺมันដឹងរសជាតិនៃសេចក្តីស្ងប់នឹងយ៉ាងម៉េចទេតលតែកំណត់ ដឹងទុកហ្នឹងជាប្រកដីហ្នឹងឃើញសេចក្តីទុកហ្នឹងទូទៅសភាវៈអីក៏បានដែរក្នុងជីវិតហ្នឹងអត់ត្រូវការសភាវៈដតីអីទៀតទេមានតែការកំណត់តែប៉ុណ្្នឹងឯងហើយវាស្ងប់ វាស្ងប់សេចក្តីខ្វាយខ្វល់រវល់ត្រូវការសភាវៈហ្នឹងវាស្ងប់អាសេចក្តីត្រូវការឲ្យខ្លួនឯងបានហ្នឹងវាត្រូវការរស់ធัวហ្នឹងវាស្ងប់ទៅ គឺធัวមានជាប្រកដីហ្នឹងធัวអីក៏បានដែរអត់មានចាំបាច់ធัวរតីអីទៀតទាំងអស់គឺធัวដែលប្រកាសឡើងហ្នឹងមិនទៀងជាទុកមិនមែនជាយើងហើយហ្នឹងគឺអត់ត្រូវការធัวអីទៀតទេហើយធัวមានគ្រប់គ្រាគ្រប់ពេលវេលាគ្រប់អង្គគ្រប់គ្នានឹងឯងចឹងសូមអនុមោទនា មណាទុក្ខបត្តាចនិនតុងខាពយាមបានតាចនិនទយាសោកម្មបានតាចនេសោកាហំតសាមពេបេបានិណោតធុនតធុវៃ